ប្រិមិត្តជាទីមេត្រីអតីតតារាភាពយន្តដ៏ល្បីនារីរតគុន្ធាធ្វើឲ្យភ្ញាក់ផ្អើលម្ដងទៀតក្រោយឃើញសម្រស់នាងនាពេលបច្ចុប្បន្នជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលម្ដងទៀតដោយសារតែខានឃើញសម្រាប់បច្ចុប្បន្នរបស់អតីតតារាសម្ដែងភាពយន្តដ៏ល្បីគឺអ្នកនាងនារីរតគុន្ធាដែលជាច្រើនឆ្នាំមកហើយបន្ទាប់ពី កំពុងតែល្បីឈ្មោះអ្នកនាងក៏ចាក់ចែងទៅនឹងសហរដ្ឋអាមេរិកតែម្ដង។ ការស្នើដ៏ចាំបាច់ពីសំណាក់ផលិតករនិងអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះលោកហ្វៃសំអាងចង់បានអ្នកនាងរតគុន្ធាសម្ដែង ជាថ្មីពេលនេះតារាដ៏មានសម្រស់គុណយូរតេស្អាតបានសម្រេចចិត្តជាថ្មីចូលរួម លើកមុខមាត់ភាពយន្តខ្មែរម្ដងទៀតក្នុងវ័យកំពង់ជ្រេដើម្បីទុកជាស្នាដៃជន់រលោកក្រោយហើយរូបថតពីសញ្ញលឹកដែលបាន បង្ហោះដោយក្រុមការងាររបស់លោកហ្វៃសំអាងឃើញថា រំលេចមុខមាត់បច្ចុប្បន្នរបស់អ្នកនាងនារីរតគុន្ធាដែលប្រែប្រួលសម្រស់ខ្លះៗកត់ចំណាំស្ទើរតែមិនបាននាងទាវក្នុងខ្សែភាពយន្តចម្រៀងខារ៉ាអូខេរបស់ផលិតកម្មហុងមេត្រូវបាន គេទម្លាយថាអ្នកនាងនឹករលឹកអ្នកគ្រប់គ្រងនិងចង់ឲ្យ fan fan បាន ដឹងពីតិចនិចសម្ដែងល្អដូចមុនឬយ៉ាងណាទើបសម្រេចចិត្តមកសម្ដែងម្យ៉ាងទៀតនោះជាការ ដឹកនាំពីលោកវាយសំអាងដ៏ប៉ិនប្រសប់ ទៅកាន់តែជឿជាក់ស្របពេលជារឿងបុរាណបែបប្រវត្តិសាស្ត្រផងនោះពិតជាជំរុញឲ្យចិត្តអ្នកនាងមិនអាចរំលងបានឡើយមានមតិខ្លះទៀតលើកឡើងថាអ្នកនាងនារីរដ្ឋគុនធាភាកច្រើននៅក្នុងប្រទេសយើងច្រើនជាងនៅអាមេរិកដោយអ្នកនាងសំងំបើកហាងលក់ហូលផាមួងវត្ថុអនុស្សាវរីយ៍បែបខ្មែរនៅឯខេត្តសៀមរាប ហើយមិនសូវជាចេញមុខនៅលើឆាកឬទូរទស្សន៍ព្រោះមួមាញឹក។ អ្នកស្គាល់រាប់អានអ្នក នាងខ្លះនិយាយថារដ្ឋគុនធារស់នៅកម្ពុជាវិញហើយតាមការឲ្យដឹង ពីសមាជិកផលិតរឿងអប្សរាមហា អង្គរមានចំហយ៉ាងមុតមមដើម្បីគុណភាពភាពយន្តខ្មែរដោយសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់លើគ្រប់ផ្នែកទាំងការជ្រើសរើសទីតាំងថតការកែច្នៃម៉ូដសម្លៀកបំពាក់កម្រិតរូបភាពជាពិសេសការជ្រើសរើសតួសម្ដែងដែលមានទេពកោសល្យខ្ពស់និងរូបសម្បត្តិស័ក្តិសមមួយតួអង្គនេះក្នុងរឿង។